សួស្តីអ្នកទាំងអស់គ្នាតោះឥឡូវយើងបន្តទៅកាន់វីដេអូពាក់ព័ន្ធជាមួយនឹង Word បន្តទៀតយើងចូលទៅកាន់ mailing អញ្ចឹងខ្ញុំបង្កើត file ថ្មីមួយសិនដាក់ថា mail link អញ្ចឹងយើងបើក Word ហ្នឹងមកតបមកទៀតពុកបងប្អូនចូលមកកាន់ mailing មកថាតើក្នុង mailing ហ្នឹងគឺមានស្អីខ្លះឥឡូវខ្ញុំនិយាយត្រុសត្រុសសិនទី1គឺមាន envelope មាន label មាន start mail merge មាន select recipient edit recipient ហើយហើយហើយ live field address block rating insert insert merge អញ្ចឹងបន្ទាប់មកមានទំមុខទៅក្រោយអូខេអញ្ចឹងក្នុង mailing នេះគឺយើងអាចប្រើជាមួយនឹង Excel បានអញ្ចឹងខ្ញុំនឹងបង្កើត Excel មួយទៀតបង្កើត Excel មួយហើយសូម Excel ហ្នឹងនេះគេដាក់ for Melling Pumeling ជាងនៅក្នុងនេះខ្ញុំដាក់ថាមាន contact មាន name សូមសំតោមាន first name last name last name មាន sex មាន age មាន យក post season អញ្ចឹងទៅពុកបងប្អូនតែខ្ញុំមាន4ហ្នឹង5ហ្នឹងខ្ញុំបង្កើតជាឈ្មោះសិននេះតែមកខ្លីៗបានហើយចិត្តចិត្តនេះទី1មានឈ្មោះមានឈ្មោះមានលុយអីចឹងទៅគិតសម្រាប់អស់សំទោសគិត last name សម្រាប់ មិនមិនຕົកមិនអោយមកទៀតមានឈ្មោះដាក់ចេញឧទាហរណ៍ខ្ញុំមានឈ្មោះប៉ុណ្ណឹងហើយ page mail page mail age មានចាប់ពី25ឡើង chẳng 26 4 để hạ នេះគាត់ finance manager នេះ finance assistant uh, finance supervisors refinement uh, coordinate finance office finance officer អញ្ចឹងចាបងប្អូនអឺឧទាហរណ៍ថាមានប្រព័ន្ធហ្នឹងកន្លែងនេះខ្ញុំដាក់ bowl មួយសិន របស់យើងចូលមកកាន់ Word យើងចូលមកកាន់ Word មកយើងបើក Word យើងចូលមកកាន់ mailing បន្ទាប់មកទៀតពុកបងប្អូន មកចូលមកកាន់ select recipient ពុកបងប្អូនចូលមកកាន់ select recipient មកបន្ទាប់មកនៅក្នុង recipient ហ្នឹងគឺវាមាន3ចម្រើសបងប្អូនទី1គឺ tab a new list អាហ្នឹងបានន័យថាយើងបញ្ចូល list មួយមួយយ៉ាងមកដូចនៅក្នុង Excel មិនអញ្ចឹងហើយមួយទៀត ពាក់ព័ន្ធជាមួយនឹង use an existing list អញ្ចឹងយើងអាចចាប់ list ហ្នឹងចេញមកពីណាក៏បានដែរចាប់ list ពី Excel ហ្នឹងមកតែខ្ញុំមានមិញហ្នឹងអញ្ចឹងយើងអាចចាប់ list ចេញពី file មកបន្ទាប់មកមានមួយទៀតគឺ show from Outlook អញ្ចឹងបើសិនជាយើងមាន Microsoft Outlook យើងអាចបើកកន្លែងហ្នឹងមកដើម្បីទៅស្វែងរក list ចេញមកពី Microsoft Outlook ចាឥឡូវខ្ញុំមានតែជំរើសទី2ទេគឺ use an existing list អស់សំទោសទី3 use an existing list តមកទៀតយើងទៅកាន់ file ដែលយើងបានសរសេរនោះមកយើងសរសេរគឺខ្ញុំដាក់ថា formatting តមកទៀតនៅក្នុងហ្នឹងគឺវាមាន sheet អឺ sheet ប្រមាណបងប្អូនដូចជា sheet ទី1យើងបើកវាមកមើលមកអូលេងអត់ដោយសារយើងជាប់បើកនៅក្នុង Word បិទ Word សិន ជាងក្នុងនោះមានស៊ីតតែមួយទេ Opening this document will run the following xul command អញ្ចឹងវាពាក់ព័ន្ធមួយនឹង mailing មួយហ្នឹងអញ្ចឹង recipient គឺយើងមានហើយ mailing ចឹងយើងយកអាស៊ីតមួយហ្នឹងមកពុកបងប្អូននេះស៊ីតមួយនេះតែខ្ញុំទៅតែបង្កើតដែរនៅថ្ងៃទី23ខែ4ហ្នឹងខ្ញុំចុចអូខេមកបន្តមកទៀតនៅក្នុងហ្នឹងគឺពុកបងប្អូនអាចចូលទៅកែ edit recipe list ចឹងបើសិនជាឈ្មោះមួយណាយើងអត់ចង់ឲ្យវាឃើញមកទេពុកម៉ែបងប្អូនអាចដោះ tick នឹងចោលនេះដោះ tick នេះឬក៏យើងអាច sort វាក៏បានដែរយើងចង់ sort យើង sort ទៅតាមឈ្មោះ នេះយើងអាច select ជ្រើស sort by first name អូខេអញ្ចឹងខ្ញុំរើសយក by first name មកចុច OK មកអាហ្នឹងយើងនឹងឃើញ sort ហើយតមកទៀតយើងចូលមកកាន់យើងចូលមកកាន់ insert insert merge field យើងអាច merge ចូលគ្នាហើយកន្លែងនេះគឺយើងចាប់វាមក first name យើងចូលមកមើលមកពុកបងប្អូននេះ first name ត្រូវគ្នាហើយ last name ត្រូវ last name ហើយជាប់ title គឺចាំមក function មាន x បងប្អូនតាច់ x បាទហើយ this matching for set yes, yes. បាទពុកម៉ែបងប្អូនអញ្ចឹងយើង select យកតែ3ហ្នឹងមកគឺប្រហែលវានឹងស្គាល់បន្តទៅទៀតហើយព្រោះនៅក្នុងហ្នឹងវាមាន segment age មាន position អញ្ចឹងវាស្គាល់តែពពួកជា string string វែងៗនេះពាក់ព័ន្ធជាមួយ first name last name ហើយនឹង position បន្ទាប់មកយើងចុច insert មកបងប្អូននេះចុច insert មកតមកអឺយើង insert ទៅលើ last name មួយទៀត insert ទៅលើ sec insert ទៅលើ age insert ទៅលើ position ទៅអបបងប្អូន close មកអញ្ចឹងឧទាហរណ៍ថាយើងមាន table យើងមាន level យើងមាន label label យើងបង្កើត label មកឬក៏យើងបង្កើតជា envelope យើងចង់ ờ, delivery address này, នេះអើឥឡូវចាស់ពុកបងប្អូនយើងដាក់ជា envelope វិញយើងដាក់ជា envelope ជា label វិញ single label full page of the same label ចាប់ជំរើសទី1យូ return address here where you gas name ញ្ចឹងយើងអាចសរសេរផ្ទាល់តែម្ដងមកបងប្អូនឧទាហរណ៍ថាយើងចង់ដាក់ថា dear យើងសរសេរជាឧទាហរណ៍យើងបង្កើតជា pay slip យើងបង្កើតជា pay slip pay slip យើងដាក់ pay slip number អញ្ចឹងទៅ pay slip number ជា pay slip ហ្នឹងគឺយើងមានលេខ2023ខែ4 ថ្ងៃទី30 facelift number ហ្នឹងយើងអាច customize បានកន្លែងហ្នឹងយើងអាចដាក់ជាបន្ទាត់ជាអីយ៉ាងមកឲ្យមើលឃើញស្អាតទាំងមកហើយបន្ទាប់មកទៀតយើងអាចដាក់ this dear name អីចឹង dear staff dear staff name បន្ទាប់មកទៀតយើងយក first name និង last name នេះខ្ញុំដាក់នេះពុកបងប្អូននេះដើម្បីបញ្ចេញទៅជាយើងដាក់កន្លែងហ្នឹងមក last name នេះគឺយើងអាចដក clear វាមួយនេះហើយ first name និង last name នេះដក clear វាមួយមក the staff name ចេះចេះ page ឧទាហរណ៍ page sex បន្តមកទៀតអីទៀត age បន្តមកទៀតមានអីទៀតអូ season អីចឹងយើង customize ខ្លួនឯងបានកន្លែងហ្នឹងណាពុកម៉ែបងប្អូនយើងអាច customize បានយើងដាក់ចេះមកថា below is your salary អញ្ចឹង below is your salary ហ្នឹងគឺយើងអាចយើងអាចចាប់យើងទៅបង្កើតនៅក្នុងនេះមួយទៀតពុកបងប្អូនបិទ Word ហ្នឹងចោលសិនយើងមកបើក Excel មកយើងដាក់ឲ្យមាន salary មួយទៀតមកយើងមាន salary salary អញ្ចឹងយើងឧទាហរណ៍ម្នាក់នេះគាត់ salary គាត់1500អញ្ចឹងទៅនេះ1400អញ្ចឹងទៅ1300អញ្ចឹងទៅដាក់ថាច្រើនច្រើន1000ជាងអូខេអញ្ចឹងខ្ញុំដាក់ filter មួយសិន តែឧទាហរណ៍ថាយើងមានប៉ុណ្ណាបើសិនជាពុកម៉ែបងប្អូនមានព័ត៌មានអីបន្ថែមយើងអាចបន្ថែមវាមកបានមកទៀតបន្តមកចាំយើងចូលមកកាន់ Word ចូលមកកាន់ Word ហ្នឹងមកបន្តមកយើងអាចបន្ថែមចូលមកកាន់ mailing ហ្នឹងយើងទៅកន្លែងអឺនេះ insert insert merge field អញ្ចឹងយើងអាចដាក់ថែមមកមុនហ្នឹងអត់ទាន់មាន salary ទេអញ្ចឹងខ្ញុំដាក់ salary មក អញ្ចឹងយើងកុំភ្លេចចូលមកកាន់មើលហ្នឹងចូលមកមើល match wheel មួយទៀតណាពុកម៉ែបងប្អូន match wheel វាអត់ឲ្យយើងចាប់ទៅលើ salary ទេចឹងបើសិនជាវាឲ្យយើងចាប់អញ្ចឹងទេយើងអត់ចាំបាច់ស្អីវាទេមក conta អញ្ចឹងយើងចុចទៅលើ cancel មកកន្លែងនេះយើងដាក់ដក clear មួយមកយើងអាច customize ខ្លួនឯងកន្លែងហ្នឹងឧទាហរណ៍ថាកន្លែងនេះយើងដាក់ដក clear វាបន្តិចមក ហើយយើងដាក់ជាបន្ទាត់កន្លែងនេះយើងដាក់ជាបន្ទាត់ទៀតអញ្ចឹងកន្លែងនេះវានឹងចេញជា salary ណាពុកបងប្អូនកន្លែងនេះវានឹងចេញ salary អើយឲ្យទៅលើលីសហ្នឹងបន្ទាប់មកទៀតពុកបងប្អូនត្រូវធ្វើឲ្យទៀតយើងចូលមកកាន់ preview សាកមើលសិនយើងចូលកាន់ preview result អញ្ចឹងឃើញពុកបងប្អូននេះឃើញ dir start name ដាក់ដាក់ចេញនេះដាក់ចេញ segmail age 29 person អីនេះគឺយើងអាចចុចទៅលើ preview result យើងអាចកែបន្ថែមបានណាបងប្អូននេះយើងចង់កែបន្ថែមយើងកែឡើងនេះមកអញ្ចឹងយើងចង់ដាក់វារៀងដក clear បន្តិចទៀតអីឧទាហរណ៍ថាកន្លែង page កន្លែងអីនេះគឺយើងដាក់ដក clear ឆ្ងាយឆ្ងាយតិចមក host នេះក៏យើងឆ្ងាយតិចមក បន្តមកទៀត line ប្រាក់ខែនេះគឺយើងឲ្យចង់វាចេញនៅកដាយើងអាច select ចេញនៅកដាចេះមកហើយយើងចូលមកកាន់ my link យើង preview មកថាតើ result វាចេញដោយរបៀបណាអញ្ចឹងវាចេញទៅតាម Excel ដែលពុកម៉ែបងប្អូនបានសរសេរអញ្ចឹងកន្លែងនេះយើងអាច customize នៅលើ preview ហ្នឹងក៏បានដែរពាក់ព័ន្ធជាមួយ customize ទៅលើ word ហ្នឹងគឺយើងអាច customize បានពាក់ព័ន្ធជាមួយនឹង color ឬក៏ យើងដាក់ bold ដាក់អីហ្នឹងគឺយើងអាចធ្វើ web បានអញ្ចឹងកន្លែងនេះយើងអាចដាក់ web ជា bold ដែរមកបានដែរដើម្បីយើងងាយស្រួលមើលព័ត៌មានអញ្ចឹងយើងធ្វើតែម្ដងយើងធ្វើតែម្ដងយើងនឹងអាចទាញ data ចេញមកពីចេញមកពី Excel បានយ៉ាងងាយយើងធ្វើតែម្ដងគឺយើងនឹងទាញបានមកតែបានទាំងអស់តែម្ដងបងប្អូនតែកន្លែងនេះយើងអាចដាក់ជាសញ្ញាដុល្លារ នឹងយើងចូលមកកាន់ mail មើលមកយើងបិទមកវិញមកវានឹងបង្ហាញយើងថាយើងបាន customer item នេះគឺមិញគឺខ្ញុំបានដាក់ពណ៌និងដាក់សញ្ញាដុល្លារអញ្ចឹងនៅពេលដែលយើង preview វានឹងចេញអញ្ចឹងទិហោ list នៅក្នុង Excel មានប៉ុន្មានគឺវានឹងចាប់ប៉ុណ្ណឹងនេះយើងអាចចុចមកកាន់កន្លែងទៅមុខទៅក្រោយនេះបងប្អូននេះអីណាយើងចុចមកយើងអាច design ទៅជាលក្ខណៈថាជាប្រអប់ឬក៏ទៅជាសាបអីគឺយើងអាចធ្វើបានពលមានលំអិតគឺយើងធ្វើ ឲ្យគ្រប់គ្រាន់តាម Excel មកគឺ OK ហើយយើងអាច preview បានធ្វើតែម្ដងយើងចុចតែមុខក្រោយមុខក្រោយមក OK តែម្ដងហើយយើងក៏អាច find ទៅលើ recipient ហ្នឹងដែរតែខ្ញុំចង់ find ទៅលើអីគេចេញ CHN CEN 8អញ្ចឹងខ្ញុំអាចស្វែងទៅរក recipe នឹងបានដូចគ្នាអញ្ចឹងឃើញទេបងប្អូននេះវានឹង find ឲ្យយើងគឺដាក់ដាក់ចេញអញ្ចឹងឧទាហរណ៍ខ្ញុំមានឈ្មោះអីទៀតឈ្មោះទី1ទី2គិត ជាមួយខ្ញុំនឹងទៅស្វែងរកឈ្មោះគិត KIT អញ្ចឹងវានឹងស្វែងរកយើងតែម្ដងគឺគិតសម្រាប់ហើយមួយទៀតបងប្អូនក៏អាចឆែកទៅលើ error ដែរបើសិនជាមានតែឥឡូវគឺខ្ញុំអត់មានទេព្រោះខ្ញុំបានធ្វើវាត្រូវអស់ហើយអត់មានកន្លែងណាមានបញ្ហាទេខ្ញុំវាអត់មាន error ទេ អញ្ចឹងយើងធ្វើម៉េចដើម្បីអាចអនុពលទៅលើកន្លែងនេះវិញបានគឺពុកម៉ែត្រូវចូលមកកាន់ select recipe សារថ្មី select recipe សារថ្មីមកវានឹង enable ទៅវិញហើយអូខេមកអញ្ចឹងវានឹងដើរធម្មតាវានឹងដើរធម្មតាយើងអាចមើលទៅមុខទៅក្រោយឬក៏មើលមកដើមផុតទៅចុងផុតអីបានអូខេវាអត់មានបញ្ហាទេវា run ធម្មតាមួយទៀតបើសិនជាយើង គិតថាយើងធ្វើបានសពគ្រប់អស់ហើយយើងធ្វើរួចអស់ហើយគឺយើងអាចចូលមកកាន់ finish merge យើងអាចចូលកាន់ finish merge វានឹងចេញបតុងបែបពុកម៉ែបងប្អូនហើយទីមួយគឺ edit individual document ដូចខ្ញុំ edit មុនហ្នឹងអញ្ចឹងដូចតែខ្ញុំចង់ដាក់ស្អីបន្ថែមនឹងមកគឺខ្ញុំអាចដាក់ក្នុងហ្នឹងបានយើងចង់ដាក់តតខំយើងអាចដាក់បាននេះដាក់បានបានដូចគ្នា ចឹងកន្លែងនេះហៅថា indie individual ចឹងមួយទៀតពាក់ព័ន្ធជាមួយនឹង print document ចឹង print document ពុកបងប្អូនអាច print all ឬក៏ print current record ឬក៏ print ទៅលើ from បានន័យថា from លេខប្រមាណដល់លេខប្រមាណទៅអាចយើងចង់ print លេខ1ដល់លេខ3វានឹងចេញពីលេខ1ទៅទៅលេខ3ហើយ ហើយមួយទៀតអីគេបងប្អូនយើងអាចចូលមកកាន់ send email អញ្ចឹងបើសិនជាពុកម៉ែមាន Outlook បងប្អូនមាន Outlook គឺយើងអាច select ទៅលើឈ្មោះហើយនឹង subject អាហ្នឹង subject គឺយើងអាចសរសេរខ្លួនឯងថា list detail អីចឹងទៅហើយ mail format គឺ HTML HTML ចឹងនៅពេលដែលយើង select ហើយយើងចុច OK វានឹងទាមទារឲ្យយើងដាក់នៅ address address email ដើម្បីយើងយើងធ្វើការ send ទៅប៉ុន្តែកន្លែងនេះទេបងប្អូនកន្លែងនេះអូសិនកន្លែងនេះបើសិនជាយើងមាន address ណាពុកម៉ែបងប្អូនមាន email address ដែលយើងធ្វើនៅក្នុង Excel ដែលយើងធ្វើនៅក្នុង Excel ទាថាកន្លែងនេះយើងមាន address យើងអាចមាន email អីចឹងទៅយក email ខ្លួនម្នាក់នេះសរសេរស្មានណាបងប្អូនយើងចាត់សេរដាក់លេខណាពីហើយយើងមាន email ម្នាក់នេះយើងមាន add email add email.com អីចឹងទៅ វានឹងអូតូសែនអោទៅមកអូតែម្ដងពេលដែលយើងដាក់ចូលនៅក្នុង recipient នៅក្នុង mailing ហើយពេលដែលយើងដាក់ចូលក្នុងនេះយើងយើងមាន email យើងយើងដាក់ថែមមកទៅមកកាន់ mailing ពី recipient អត់សំដៅមាន edit គឺ select អឺ insert recipient នេះយើងជួយ insert recipient មកចឹងវានឹងឲ្យពុកម៉ែបងប្អូននេះ recipient នេះចឹងឧទាហរណ៍ថាកន្លែងហ្នឹង ខ្ញុំយកមកដាក់នៅកន្លែងនេះមុខហ្នឹងទៅមកខ្ញុំដាក់ email ដាក់ email អញ្ចឹងប្រមាណតិចសិននៅពេលដែលយើងចូលមកកាន់ mailing ហើយចូលមកកាន់ finish merge យើងចូលមកកាន់ send email ពុក mailphone អាច select ចេញមកពីនៃ email នេះបានអញ្ចឹងយើងអាចដាក់មក list detail អញ្ចឹងមកឧទាហរណ៍អញ្ចឹងនៅពេលដែលយើងចុចយើង select យកពី1ទៅដល់ចុងផុតឬក៏យកយើង select យកអស់ all ចេះក៏បានដែរយើងចុច OK មកវានឹងបង្ហាញវានឹងបង្ហាញមកកាន់ វានឹងចាប់ផ្ដើម send នៅក្នុង email បើសិនជាយើង ប្រើ Outlook ណាបងប្អូន តែឥឡូវយើងអត់មាន email ទេអញ្ចឹងវាអត់មានបង្ហាញទៅលើ Outlook នឹងឡើយបើសិនជាយើងមាន email Outlook គឺវានឹងបង្ហាញបងប្អូនតែម្ដងអូខេអញ្ចឹងពាក់ព័ន្ធជាមួយ mailing គឺខ្ញុំមានប៉ុណ្ណេះ ពីបតុងនេះ inbox និង label គ្រាន់តែជាអឺ feature សម្រាប់យើងកែទៅលើទម្រង់តែប៉ុណ្ណោះអញ្ចឹងយើងអាចកែវាជា envelope ឬជាអីយើងអាច save លើនឹងមកយើងចង់ដាក់ address ឬចង់ an electronic portrait អីយើងសេក្នុងហ្នឹងមាន label អីហ្នឹងគឺយើងអាចដាក់ label បានយើង design ដូចយើងទៅសេកូដនៅក្នុងកម្មវិធីគេទៅសេកូដផ្សេងៗអញ្ចឹងអាកន្លែង label អីនេះវាឈ្មោះ label ហ្នឹងគឺយើងសម្រាប់ដាក់ជាឈ្មោះ បាទអញ្ចឹងពាក់ព័ន្ធជាមួយ Mailing គឺខ្ញុំមានតែប៉ុណ្ណេះទេពុកអរគុណបាទអញ្ចឹងសូមអរគុណសូមជម្រាប